ខ្ញុំគ្មានអីទៀតទេកូនអើយបើសិនកូនណាអាចជួយខ្ញុំបានជួយអាទិសមួយមកកូនប្តីខ្ញុំឈឺគាត់ដើររួចងាប់មកជំនាញខ្លួនដៃខ្ញុំអាយុ94ចូលលោកយាយចាលោកយាយមកអង្គុយសុំនៅហ្នឹងមានជនមែនទេយាយ69អូនជន69ចាហើយសុខកំណត់លោកយាយនៅណាដែរ រុកធរកដាខេត្តព្រៃវែងចាហើយអ៊ំមករស់នៅភ្នំពេញហ្នឹងខ្ញុំជួលផ្ទះគឺខ្ញុំថាយកប្តីមកចាក់សរសៃបើខ្ញុំអត់ទាន់មានលុយអូអ៊ំផោឈឺមែនចាគាត់ឈឺងាប់មកជាហៀងខ្លួនហើយម៉ែខ្ញុំអាយុ94កូនអូនៅម្ដាយអាយុ94ទៀតអ៊ំចាហើយអ៊ំប្រអាយុមែនហីប្តីខ្ញុំ74ហើយ75តែជាប់សរសៃនឹងគាត់ឈឺ ញ័រដៃញ័រជើងដល់ពេលយកពេទ្យមកវាស់មើលគេថាឈាមឡើង5 10ចាខ្ញុំយកទៅពេទ្យកំពង់ចាមងើបលែងងត់មកពេលថ្ងៃបើពីណាមើលថែទាំគាត់ទៅអូនខ្ញុំផ្ញើគេគាត់ហើយទុកលុយឲ្យគេទិញមកហូបទិញអីចឹងទៅមកអូននោះចាត់បានណាបានហើយអូនផងយកគាត់ទៅព្យាបាលនៅណាលឺគេថាចាក់សរសៃឯណាគ្រូឯណានោះហើយបានយើងវាអត់លុយឲ្យគេគេថាគាត់បានអីភាសាគាត់និយាយ ខ្ញុំព្រលឹមឡើងខ្ញុំក្រោកប្រវោឲ្យគាត់ទៅពីភាសាឆ្នាំឆ្នាំឆ្នាំលើធៀបហ្នឹងឆ្នាំនេះហ្នឹងខ្ញុំឲ្យផឹកអាឡៃ5រហូតអស់ខ្ញុំទិញអស់ខ្ញុំទិញអើយកំសត់អ៊ំហើយអញ្ចឹងអ៊ំត្រូវឲ្យម្ដាយអ៊ំនៅទីអាយុ9ជាងហ្នឹងបានពីណាមើលថែតើម៉ែខ្ញុំគាត់គ្រាន់តែងឹតទេប៉ឹងប៉អត់វិញទេរាល់ថ្ងៃនៅមាត់ប្រផាច់ហ្នឹង នៅនឹងទាំងអស់គ្នាយកមកទាំងអស់គ្នាឥឡូវអ៊ំយកមកទាំងអស់ចាចឹងមានម្ដាយចាអាយុ9ជាងហើយចាប្ដីខ្ញុំចិត្តជាងប្ដីចិត្តជាង មានជំងឺគៀបសរសៃទៀតចាឡូច្រើនជាន់ណាអ៊ំហ្នឹងខ្ញុំថាបើឯងប្រើព្រួចចឹងអញដាក់អាស៊ីរុនរុនទៅណាសួរខ្ញុំចឹងណារុនទៅសុំទានគេអត់ទៅទេអត់ទៅទេបកកាយខ្ញុំអត់ទៅទេខ្ញុំថាអញ្ចឹងខ្ញុំនិយាយលេងគាត់អញ្ចឹងណាកូន តាមទៅអត់ស៊ីអញត្រូវឲ្យបានស៊ីតែអត់ទៀសហ៊ុនអត់ទៅទេហ៊ុនថាហើយសុំអាទៀសគេមិនកពូម្ដងមកហ៊ុនចឹងគេគាត់អត់មានហងៃអត់មានអតែទេចាខ្ញុំថាចង់សុំតែតម្លៃប្រហែលម៉ានអូនអាទៀសសួរគេថា100ជាងកងតែរុញហ្នឹងចាខ្ញុំថាចង់ឲ្យគាត់ក្រមអង្គុយស្ដីគេស្ដីឯងសែងដាក់អាទៀសចឹងទៅខ្លាចចបៅខ្នងកូនខ្ញុំលើគាត់អត់រួចទេចា លើកម្ដងម្ដងដាច់ផ្កាដូចធ្ងន់ត្មងទៅកូនមិនមានធំទេមានទូទេប៉ុន្តែលើកអត់រួចឯអ៊ំមានកូនមានអីអ៊ំខ្ញុំមាន3 4 5នាក់ដែរកូនឯងប៉ុន្តែដោយដានគេជាប់ពុកដល់3នាក់គាត់កាត់អីតើអេតចាយហ្នឹងល្មោអេតចាយដែលម៉ែបាក់ដៃបាក់ជើងហ្នឹងចាវាហៅអេតចាយគេសុំល្មោជីចាហើយគេថាយើងសុំកលុំម្នាក់លក់ឆ្នាំអញ្ចឹងណា អ្នកលោកឆ្នាំវាសុំយើងជិះយើងអត់ដឹងថាវាមានឆ្នាំទេកូនដល់ពេលប៉ូលីសតាមចាប់ទៅគេចាប់ទាំងអស់គ្នាហ្នឹងណា3នាក់ចាប្រុសស្រីប្រុសទាំង3ប្រុសទាំង3ពីចឹងនៅ2នាក់ទៀតអត់2នាក់ទៀតអាបងនិយាយអត់ច្បាស់ទេហើយមីស្រីយើងរងហើយគ្នាលោកមិនសូវដាច់ទេកូនអើយអើយចឹងជីវិតអ៊ំកំសត់ចឹងមីស្រីយើងគ្នាមិនដែលមានមហុតមលីទេបន្តិចម៉ែបាក់ដៃបាក់ជើង គេមានប្តីមានកូនហើយយើងអត់ហ៊ានទៅចិត្តគេទេចាកូនឯងមកយើងគេហាយកូនគេគេលែងគេអីទៅវាអាណិតចៅចាចង់ឲ្យសុខចិត្តដើរឲ្យខ្លួនឯងទៅហើយអ៊ំជួលបន្ទប់គេមួយខែមកហ្នឹង35ម៉ឺនកូនអ៊ំបានចំណូលពីណាខ្លះខ្ញុំចំណូលគេច្រើនឲ្យខ្ញុំ ម្នាក់បន្តិចម្នាក់បន្តិចទៅកូនហើយអ៊ំសុំចាប់ពីម៉ោងម៉ែទៅណាណាខ្ញុំដើរមកពីផ្សារមកខ្ញុំដើរតាមម៉ោង5ម៉ោង5កន្លះម៉ោង6ចាំដើរមកដល់ហ្នឹងម៉ោង6ជាង6ជាងល្ងាចចាហើយម៉ោងម៉ែបានអ៊ំជើញទៅផ្ទះវិញម៉ោង8 8កន្លះ8កន្លះយប់ចាអ៊ំបានអីជិះទៅអត់តុកតុក ក្នុងមួយថ្ងៃអ៊ំសុំគេបានមក5 4 50000កូនឯងមកគាត់ពិសាមកចឹងណាផាត់50000ដែរចាផាត់រហុយផាត់អីអូយហ្នឹងដូចថាយើងជីអីយើងអត់គិតទេណាកូនខ្ញុំមានស្អីទេកូននៅរាល់ថ្ងៃខ្ញុំអត់ណាបើសិនបានគេជួយតាទៀសមួយដាក់ប្តីអង្គុយខ្ញុំអរគុណណាស់ ខ្ញុំគ្មានអីទៀតទេកូនអើយបើសិនកូនណាអាចជួយខ្ញុំបានជួយអាទិសមួយមកកូនប្តីប្តីខ្ញុំឈឺគាត់ដើររហូតងាប់មកជំនាញខ្លួនម្ដាយម្ដាយខ្ញុំអាយុ94 អមនឹងជូនអមសាបាយនោះណាចាំសាសុខណាបានក្តីសុខក្តីហើជានិយមណាកូនណាសុខសบายសាធុអមជូនបងអមចាំមើលខ្ញុំសុខស្ងាយទៅបើបាន គេជួយចាំនិយមជូនអមនៅនឹងចាចាអរគុណណាស់ណាកូនណាចាសាធុអមជូនបងអមមានសុខភាពល្អចាចា